បងគឺផ្ដាច់ទឹកផ្ដាច់ភ្លើងអូនបងអត់មានលុយបងទេអូនអញជួយបងខ្លះបានអត់អូនខ្ញុំអត់មានលុយទេបងខ្ញុំបងសាលាអស់ហើយណែលុយប៉ាតែក្រៅយកបានប៉ាត្រឡប់មកវិញមិនលុយច្រើនមិនប៉ាកូនទុកចាយទៅបើចាយមិនអស់ទេទុកបងសាលាទៅណា ប្អូនស្រីរបស់ខ្ញុំក្រោយពេលម្ដាយខ្ញុំស្លាប់ចោលទៅ នាងជាប្អូនស្រីផងជាមិត្តផងនាងលួចលាក់ជួយខ្ញុំរហូតនាងល្អនឹងខ្ញុំណាស់មិនដូចប៉ាខ្ញុំទេនេះជាសង្សាររបស់ខ្ញុំយើងស្គាល់គ្នាណាស់ពួកយើងស្គាល់គ្នាតាម Facebook មិនយូរប៉ុន្មានទេតែយើងហាក់មាននិស័យនឹងគ្នាណា វាចង់ជប់សិនគាត់ទៅចិត្តផ្លែឈើមកញ៉ាំណា មិត្តភក្តិរបស់កូនគេត្រឡប់ទៅវិញគេថាគេមានការងារបន្ទាន់មិនប៉ាធ្វើចឹងប៉ាហួសហាត់ពេកឯងកូនត្រូវឈប់តាក់ទងជាមួយម្នាក់ណាប៉ាកុំអាយកតែមួយគេពេកគាត់ជាមនុស្សល្អយើងស្រឡាញ់គ្នាស្មោះស្រឡាញ់តែមនុស្សចោលម៉ាស៊ីននឹងមិននេះវាមិនស្មោះនឹងកូនទេ ធំជាងងៃមែនទេប៉ាជាអ្នកចាំឯងតាំងពីតូចដល់ធំណាប៉ាតែអ្នកដែលនៅជាមួយខ្ញុំដល់ចាស់គឺបណ្ដាខ្ញុំមិនមែនប៉ាអ្នកសា បាននឹងកាត់កាត់ឲ្យចោលនេះឬឪពុកស្រឡាញ់កូនប្រាំណាជាឪពុក បិទសិទ្ធិសេរីភាពកូនហើយកាត់ការកូនចោលបែបនេះឈប់យំទៅណានៅមានបងមិនថាអ្នកណាបោះបងចោលទេគឺបងចំណាក់ឬអូនមកវិញហើយឲ្យតម្លៃអូន បងសុំស្បត់បងមិនតនាចោលអូនទេ បងស្រឡាញ់អូនតម្នាក់ជារៀងរហូតចុះមិនទុកចិត្តបងអ្ហ៎គុំទៅណាចាអូនអូនអត់មានគេខាពីបងបងធ្វើអូនសើចច្រើនជាងយំណា ចាំណាមនុស្សស្រីគ្រាន់តែជាទេសកលរបស់លោកប្រុសឯងកុំមកចង់គ្រប់គ្រង ខ្ញុំឯសោះខ្ញុំធ្វើឲ្យជាសិទ្ធិរបស់ខ្ញុំខ្ញុំជាមនុស្សប្រុសត្រូវការសម្បាយនៅខាងក្រៅខ្លះខ្ញុំជាអ្នករលួយនាងឯងនៅតែផ្ទះធ្វើឲ្យខ្លះទៅណាកុំស្លែងគេខ្លាចពីអូនណាបងជាមិនស្គាល់ណាបង គេមានស្រីថ្មីហើយអូនគេមានដងបងស្ទើហងៃហើយរឿងទាំងអស់នេះប៉ាដឹងអត់បងគឺប៉ាដឹងប៉ាដឹងគ្រប់រឿងទាំងអស់ហ្នឹងនេះហើយលទ្ធផលដែលកូនអត់ស្ដាប់ប៉ាប៉ាស្គាល់ប្រុសម្នាក់នេះ មុនកូនណែនាំទៅទៀតប៉ាប្រាប់ថាគេមិនស្មោះត្រង់នឹងកូននេះព្រះសា ដើរចេញពីផ្ទះនេះមកចំហៀនបាននឹងកាត់កាល់ឲ្យចោលតាំងពីតូចរហូតដល់ធំប៉ាមិនដែលវាយកូននេះ ថ្ងៃនេះប៉ាមានអារម្មណ៍ថាខុសខ្លាំងណាស់ប៉ារត់ទៅតាមរកកូនតែរកកូនមិនឃើញអឡូចាបងមកមានលុយឯងបងខ្ញុំបងសាលាហើយ ណាប៉ាដល់ក្រៅយកបានប៉ាត្រឡប់មកវិញមិនមួយច្រើនមិនប៉ាកូនទុកចាយទៅបើចាយមិនអត់ទេទុកបងស្លាប់ទៅណាប៉ាដឹងថាកូនលំបាកប៉ាដឹងគ្រប់ពេលដែលកូនមកផ្ទះប៉ាកុហកប្អូន ថាប៉ាចេញទៅក្រៅព្រោះប៉ាចង់ទុកឱកាសឲ្យកូនចូលមកផ្ទះកូនមើលទៅកូនស្រីកូនគេកើតរោគភ័យខ្លាចបែបនេះពួកឯងកុំចេះដងរំអញអញនៅបាយឈ្នះចាញ់លុយអញអារោគនឹងឯងកុំចេះ Huh! បើពិបាកពេកនាំគាត់ចេញណាក៏ទៅទៅបាទដឹងថាកូនស្រឡាញ់គេខ្លះតែកូនមានដឹងថាបើកូនស្រឡាញ់កូនខ្លះដូចគ្នាបាទអាចឲ្យគ្រប់យ៉ាងទៅកូនបានទាំងអស់តែប៉ាមិនអាចឲ្យកូនទៅរស់នៅក្នុងទុកបែបនេះបានទេ បើកូនល្អគេគ្រប់គ្នានឹងស្រឡាញ់កូនតែបើកូនអាក្រក់មានតែប៉ាម្នាក់គត់ដែលស្រឡាញ់កូនប៉ាឲ្យកូនសុំទោសប៉ាឲ្យកូនសុំទោស មានអំពើបាទមិនអាចប្រាប់បានកូនលែងឬមិនលែងប្តីកូនពួកនេះជាសិទ្ធិរបស់កូនកូនត្រូវប្រើសតិបញ្ញាគិតកុំប្រើបេះដូងព្រោះបេះដូងវាស្មោះត្រង់ជាមួយកូន បើមិនអញ្ចឹងខ្ញុំធ្វើឲ្យកូនឈឺចាប់បែបនេះឡើយកូនមើលតែកូនស្រីកូនចុះវាខ្លាំងទៅជាក្មេងតែមានទុកភ័យខ្លាំងសតិមិនប្រក្រតី ចុះកូនសម្រាប់ចិត្តចុះពីពេលនេះតើទោះជាយ៉ាងណាក៏ប៉ះនឹងបោះបង់ចោលកូនដែរប៉ាស្រឡាញ់កូនទោះជាកូនខ្លាចទៅជាអីក៏កូននៅតែជាកូនប៉ារហូត តែបានច្បាស់លាស់មុននឹងរើសគូសកលកុំឲ្យស្ដាយក្រោយអស់មួយជីវិតស្នេហាអាចធ្វើឲ្យយើងងឹតភ្នែកបាន